ខេសួស្តីបងប្អូនហ្នឹងហើយនេះខ្ញុំមកធ្វើការ review តាក់ទងទៅនឹងរបៀបនៃការទិញរថ Hero ហើយនឹងរបៀបនៃការដូរ password ហ្នឹងហើយហើយតាមពិតអឺអ្វីដែលអ្នកទាំងអស់គ្នាធ្វើពេលបច្ចុប្បន្នវាមិនខុសទេប៉ុន្តែគាត់ថាវាពិបាកក្នុងការមើលហ្នឹងហើយហើយអឺនេះខ្ញុំអាចបង្ហាញបានអឺដំបូងបើសិនជាករណីអ្នកទាំងអស់គ្នា ធ្វើការទិញរថ Hero ខ្ញុំសូម recommend អ្នកទាំងអស់គ្នាធ្វើបែបនេះនេះអឺនេះគឺជាគំរូនៅពេលដែលខ្ញុំអឺ តែងតែផ្ញើទៅឲ្យអ្នកទាំងអស់គ្នាពេលអ្នកទាំងអស់គ្នាទិញឬក៏លក់ hero ជាមួយខ្ញុំខ្ញុំសុំ zoom មួយធំតិចសិនណានឹងស្រួលមើលហេយ៉ាខុស sorry អូខេអញ្ចឹងគឺបែបនេះតាមធម្មតាអ្នកទាំងអស់គ្នាទទួលបាន account ពីខ្ញុំគឺនេះគឺរូបរាងបែបនេះអញ្ចឹងឥឡូវ account នេះគឺជា account របស់សបាយ នឹង account របស់សបាយណាមិនមែនជា account game ទេហើយចំពោះ pass JP នេះគឺជា pass JP point ឬក៏អ្នកទាំងអស់គ្នាដែលហៅកាត់ថា pass trade goal ហ្នឹងហើយហើយ pass SC នេះគឺជា pass security វាជា pass មួយដែលសំខាន់ជាងគេក្នុងការទិញឬក៏លក់ hero មួយហ្នឹងណា ហើយផាសមួយនេះទៀតគឺជាផាស item ផាស item នេះគឺជាផាសសម្រាប់ធ្វើការ lock item យើងដែលនៅក្នុង JX វាមានផាស2តង់ទី1គឺផាស item ទី2នេះគឺផាស lock ផាស lock នេះគឺជាផាស lock ខ្លួន item hero ណាហើយបើសិនជាករណីអ្នកទាំងអស់គ្នាលេង AK អញ្ចឹងវាមានតែផាស item នេះមួយទេណាអឺយើងព្យាយាមរៀបចំគំរូបែបនេះដើម្បីងាយស្រួលយើងផ្ញើទៅឲ្យអ្នកទិញឬក៏ឲ្យអ្នកលក់អ្នកទាំងអស់គ្នាត្រូវចាំថានៅពេលដែលអ្នកទាំងអស់គ្នា ផ្ញើ password ទៅញញៃអញ្ចឹងមានន័យថាអ្នកដែលគាត់យកទៅមើលគឺមើលអត់ដឹងទេអ្នកខ្លះណាគាត់ផ្ញើមកគ្មាន account គ្មានគាត់ copy មកឈ្មោះអញ្ចឹងមកណាហើយលេខទូរស័ព្ទនឹងអាណាតអេលេខទូរស័ព្ទ password នឹងអាណាតអណីនៅ ពេលដែលយកទៅវៃតគឺយើងអត់ដឹងទេណាយើងអត់ដឹងថាអាណាឈ្មោះ account អាណា password ទី1អាណា password ទី2អញ្ចឹងដើម្បីឲ្យវាមាន លក្ខណៈងាយស្រួលក្នុងការផ្លាស់ប្ដូរអ្នកទាំងអស់នេះជួយរៀបគំរូព្រៀងបែបនេះមកណា ហ្នឹងហើយដើម្បីងាយស្រួលបងប្អូនគ្នាអញ្ចឹងគ្រាន់តែមកអូខេ package point account package point pass security pass item pass lock item អូខេតែប៉ុណ្្នឹងគឺចប់តែម្ដងហ្នឹងហើយហើយវាងាយស្រួលមើលងាយស្រួលក្នុងការទិញគាត់បងប្អូនគ្នាណាហើយអ្នកមួយចំនួន ទូចនឹងគាត់ក៏នេះទៀតណាអា copy ផាសមកឲ្យក៏ copy ទេគាត់គាត់សុខចិត្តតែថតរូបនឹងយកមកឲ្យមើលហើយសួរពីណាដែលមានពេលអង្គុយបែកតាមអសរគាត់ ហើយអ្នកខ្លះណាដាក់ password តិចមិនអីអាអ្នកខ្លះណា password គាត់បែបនេះបែបនេះណាហើយឲ្យអង្គុយវាយតាមទៅនេះហើយបើវាយ pass security នឹងខុសតែម្ដងពីរដងបីដង block 2ម៉ោងបាត់ហើយអញ្ចឹងអង្គុយចាំទៅហ្នឹងហើយអញ្ចឹងដើម្បីឲ្យមានលក្ខណៈងាយស្រួលទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចប្រើកម្មវិធី Note នេះយោងហ្នឹងហើយដើម្បីបង្កើតបែបនេះមកហើយយើងអឺដាក់តាមលេខរៀងដូចខ្ញុំដាក់ចឹងមកហើយយើងផ្សាយទៅឲ្យអ្នកទិញឬក៏ឲ្យអ្នកលក់ហ្នឹងទៅគឺវាងាយស្រួលទាំងអស់គ្នាណា ហើយមួយទៀតចំពោះការ transfer លុយអ្នកទាំងអស់គ្នាគួរតែព្យាយាមបែបនេះណាបែបនេះអ្នកទាំងអស់គ្នាគួរតែព្យាយាម copy បែបនេះកន្លែងនេះគឺវាអត់ប្របាយទេ គឺអ្នកទាំងអស់គ្នា share ចេញ BA BA វាមានឲ្យស្រាប់ហើយតែបើអ្នកទាំងអស់គ្នាមិនចេះ share ទេអ្នកទាំងអស់គ្នានេះគ្រាន់តែដាក់មក account នឹងឈ្មោះគេណា account number វាប្រហែលអញ្ចឹង copy ផាសមកឲ្យមកកុំព្យាយាមថតរូបភាពបែបនេះហើយផ្ញើទៅឲ្យអ្នកដែលគាត់ទិញឬក៏អ្នកដែលលក់ ហើយចុះបើគេយកទៅគេវាយខុសថាលេខតែបន្តិចមិនចូលគេបាត់ហើយហើយអ្នកខ្លាណាផ្ញើមកផ្ញើតែលេខទេហើយឆ្កុយអស់ឡាញបាត់ហើយផ្ញើលើឲ្យមិនហ្នឹងហើយអញ្ចឹងព្យាយាមធ្វើអ្វីឲ្យងាយស្រួលទាំងអស់គ្នាហ្នឹងហើយនេះ share ចាញ់ពី ABA មកគឺ share បានហើយអត់ពិបាកអីទេអញ្ចឹងព្យាយាមធ្វើទម្រង់បែបនេះដើម្បីយើងងាយស្រួលទៅចង្លក់ hero របស់គ្នាណាហ្នឹងហើយអានេះជាការ share កំណត់របស់ខ្ញុំទេហើយចំពោះរបៀបនៃការដូរ password អូខេឥឡូវខ្ញុំចូលទៅឲ្យមើលណា នេះអញ្ចឹងនេះតាមធម្មតាណាតាមធម្មតាអ្នកនរគ្នាអញ្ចឹងនេះគឺជា account របស់ខ្ញុំ គឺជា account របស់ខ្ញុំអញ្ចឹងអឺ player មួយចំនួនតូចហ្នឹងហើយអឺគាត់អាចដូរតាមរយៈបែបនេះអញ្ចឹងខ្ញុំធ្វើការដូរមើល account បែបនេះអញ្ចឹងតាមធម្មតាអានេះខ្ញុំ copy account ហ្នឹងមិញហើយខ្ញុំចូលកន្លែងនេះអានេះជា style របស់ខ្ញុំទេខ្ញុំចូលកន្លែងនេះមកចូលកន្លែង click password នេះមកយើងវាយផាសវាមកអញ្ចឹងបើយើងចង់ដឹង account នេះ មាននៅក្នុងសបាយអត់យើងយកវាមក search មើលសិនថា account ដែលគេឲ្យនឹងត្រូវអត់ណាហើយចំពោះអសនេះហាមដាក់អសធំគឺអសទូចទាំងអស់ណាយើងចុច search បែបនេះអញ្ចឹងដល់ពេលដែលយើង search កន្លែងនេះវាឲ្យយើងវាយ pass security ហើយអញ្ចឹងអ្នកទាំងអស់នេះវាយ pass security ចូលកន្លែងនេះមកបើសិនជាករណីអ្នកទាំងអស់នេះវាយចូលកន្លែងនេះវាយចូលណាហើយត្រូវជាមួយនឹង account នេះអញ្ចឹងវានឹងសូកន្លែងដូរ pass checkpoint ជាងតែម្ដងអញ្ចឹងតាមធម្មតាខ្ញុំធ្វើបែបនេះអញ្ចឹងខ្ញុំវាយចូលណា control ផាសខ្ញុំលេងច្រើនខ្ទង់បន្តិចអូខេអញ្ចឹងខ្ញុំចុចកន្លែងនេះមកឃើញទេអញ្ចឹងមានផាសដែលគេឲ្យវាត្រូវហើយនឹងឲ្យវាត្រូវហើយអញ្ចឹងកន្លែងនេះយើងអាចដូរផាសជា point បានអញ្ចឹងអ្នកទាំងអស់ឲ្យដូរផាសជា point ឲ្យលើណាក្រោមដាក់ដូចគ្នាមកចុច save ចោះអញ្ចឹងយើងចេញមកក្នុងក្រៅវិញទេអានេះតង់ទី1អូខេអញ្ចឹង player ខ្លះគាត់ចេញមកគឺចូល account នេះតែម្ដងអញ្ចឹងចំពោះការចូល account នេះអ្នកទាំងអស់នេះកន្លែងអានេះនិងកន្លែងនេះហាមដាក់អក្សរធំខ្ញុំខ្ញុំឧទាហរណ៍ដាក់អក្សរធំអ្នកទាំងអស់នេះមើលនេះ password មិនសេវជាប់ទេអឺអត់ចាញ់ឲ្យអូខេបែបនេះហ្នឹងហើយដល់ពេលយើងចុចចូលអញ្ចឹងចុចចូលវាចេញផ្ទាំងបែបនេះគឺវាអត់ចេញរូបសបាយឲ្យទេអញ្ចឹងអ្នកនរគ្នាហ៊ានតែធ្វើបែបនេះមានអក្សរធំគឺសបាយអត់ចេញឲ្យទេអញ្ចឹងយើងបែកមកវិញមកយើង cancel វាអញ្ចឹងដាក់អក្សរតូចទាំងអស់ដាក់អក្សរតូចទាំងអស់អញ្ចឹងជាយាមដាក់វាអក្សរតូចបែបនេះយើងចុចចូលនឹងនេះតាម player មួយចំនួនដែលគាត់ដូរធម្មតាអូខេយើងចូលដល់កន្លែងនេះ កន្លែងដែលយើងមើលមុនគេយើងមិនទាន់មើល pass security នេះយើងចុចបែបនេះយើងចូលមើលតើ account ក៏លក់ជាប្រភេទ account អីគេតើវាមាន account ហ្នឹងនៅក្នុងវាមាន gap ហ្នឹងក្នុង account ហ្នឹងអត់ណាអញ្ចឹងនេះវាមានជា x 1មាន ak 1អញ្ចឹងមួយ account មួយ account នឹង2ឯងអញ្ចឹងឧទាហរណ៍ថាយើងទិញ hero ជា x អូខេចុចលើវាមកវានឹងសូហើយកន្លែងនេះគឺជា account game ដែលអ្នកទាំងអស់នេះចូលវៃចូលទៅលេងតាមធម្មតា account game និង account សបាយអត់ដូចគ្នាទេអ្នកខ្លះណាក៏ដាក់ account អ្នកខ្លះណាដាក់ដូចគ្នាប៉ុន្តែ account ដែលខ្ញុំឧទាហរណ៍នេះគឺវាដូចគ្នាហ្នឹងហើយដូចគ្នា តែបើ account អ្នកខ្លះណាដាក់ខុសគ្នាអញ្ចឹងនៅពេលដែលខ្ញុំឲ្យ account សបាយទៅអ្នកទាំងនេះចូលដល់ក្នុងសបាយនឹងរួចអ្នកទាំងនេះមកមើល account game ឡើយនេះណាយក account game ឡើយទៅលេងអញ្ចឹងរបៀបដូរ account game ចុច change នេះមកនេះ password ដូរលើដូរក្រោមដូរដូចគ្នាមកគឺចប់ណាហើយយើងសូមមកនេះថងនេះមាន hero អីគេនេះមាន hero ES បាយចិន9 ហ្នឹងហើយហើយនគរណានគរណីនគរណានេះឃើញវាប្រាប់ទាំងអស់ណាហើយមួយទៀតចំពោះអ្នកលេង AK ដូចគ្នាដែរអ្នកទាំងអស់ចុចបែបនេះអ្នកទាំងអស់នេះធ្វើការសូមកអញ្ចឹង account មួយនេះអត់មាន hero នៅក្នុងនឹងទេឃើញទេនឹងអញ្ចឹងអ្នកទាំងអស់នេះអាចធ្វើការមើលបែបនឹងបានប៉ុណ្្នឹងហើយយើងធ្វើការដូរនៅ password security អូខេយើងចុចកន្លែងនេះយើងដូរ password វា password ហ្នឹងយើងវាយខុសវាតែ3ដង វាប្លុក2ម៉ោងហ្នឹងណាហ្នឹងហើយអូខេខ្ញុំខុសមួយហើយច្រើនខ្ទង់ពេកតែពេលចឹងអត់ចាំអូខេចូលហើយអញ្ចឹងដល់ពេលដែលវាចូល pass security នេះហើយអ្នកនរចុចមកកន្លែងនេះហ្នឹងហើយអ្នកទាំងអស់នេះអាចធ្វើការដូរបានកន្លែងនេះគឺជា pass ជា point ដែលអ្នកទាំងអស់នេះអាចធ្វើការដូរបានតែបើអ្នកទាំងអស់នេះចូលតង់ទី1ដែលធ្វើការ reset អឺ pass security ផាស J point កន្លែងអាមុនគេតាំងទី1ខ្ញុំព្រីណាណាហ្នឹងហើយកន្លែងនេះយើងមិនចាំបាច់ដូរក៏បានដែរតែបើអ្នកទាំងអស់គ្នាអត់ទាន់បានដូរផាស J point ទេអូខេអ្នកទាំងអស់គ្នាអាចធ្វើការដូរឡើងនេះបានអូខេណានេះផាស J point ទី2នេះគឺជាផាស security ផាស security នេះនេះតំណាងរូបសោនេះអញ្ចឹងកន្លែងនេះបើសិនជាករណីអ្នកទាំងអស់គ្នាបាត់សូម្បីតែ GM ក៏ជួយអ្នកទាំងអស់គ្នាបានដែរ កាលពីមុន GM ធ្លាប់បើក function ឲ្យយើង reset តែពេលបច្ចុប្បន្ន GM ធ្វើការបិទ function នឹងអស់ហើយអញ្ចឹងយើងក៏អាចធ្វើការ reset បានទេណាហ្នឹងហើយបញ្ជាក់តិចអត់អាចធ្វើការ reset បានទេដូរដោយប្រុងប្រយ័ត្នហើយកន្លែងនេះគឺតាមធម្មតាគឺខ្ញុំអត់ដែរដាក់ទេអញ្ចឹងខ្ញុំលុបចោលនេះខ្ញុំអត់ដែរដាក់ទេហ្នឹងហើយខ្ញុំអត់ដែរដាក់ទេណា ហើយក្រោមនេះជាអ្វីដែលអ្នកទាំងអស់នេះតែងតែសួរហើយក៏មានអ្នកដែលគាត់លេងហើយក៏សួរខ្ញុំដែរអូខេរ៉ាសើកន្លែងនេះតាមធម្មតាមានអ៊ីមែលមានលេខទូរស័ព្ទណាកន្លែងអត់ប្របាអីទេបើសិនជាករណីអ្នកទាំងអស់នេះទិញ account clear វាចោលលុបបែបនេះលុបបែបនេះនេះលុបចេះផ្លាច់ផ្លាច់លុបប៉ុណ្្នឹងមកចុច save អស់លេងហ្នឹងហើយចុច save ដូចខ្ញុំមិញមានណាឥឡូវខ្ញុំលុបចោលអូខេ save អញ្ចឹង save វិញចាញ់ អញ្ចឹងមីសែលប៉ុណ្ណឹងគឺវាឃ្លាចោលហើយនេះអាកន្លែងខាងក្រោមនេះអញ្ចឹងអត់មានជាប់ពាក់ព័ន្ធជាមួយពីណាទេហើយអ្នកទាំងអស់នេះអាចបើសិនជាករណី link នេះមាន link មួយ Facebook ផ្លាច់ link ចោលទៅហ្នឹងហើយប៉ុណ្ណឹងមកចោលហើយមានរឿងមួយទៀតដែលតែដែលតែឆាតសួរខ្ញុំណារ៉ាសនៅពេលដែលគេមានអា Gmail គេបានភ្ជាប់ account បានភ្ជាប់ជាមួយ Gmail លេខទូរស័ព្ទតើគេអាចយក pass security ឬក៏អីគេថាគេអាចរិះសិត pass security បានទេចំពោះ pass security នេះមួយណា pass security ខាងលើនេះតែរូបសោនេះណាអឺតាមធម្មតាមិនអាចរិះសិតវាបានតាមរយៈ email ឬក៏លេខទូរស័ព្ទបានទេចំពោះ email និងលេខទូរស័ព្ទនេះគឺយើងអាចធ្វើការរិះសិតបានតែ pass JPOG នេះមួយ តែប៉ុណ្ណោះហ្នឹងក្រៅពីហ្នឹងគឺរិះសិតអត់បានណាហ្នឹងកន្លែងនេះណាហើយតាមធម្មតារកការតែងលក់ បើសិនករណីអ្នកទាំងអស់ទិញលក់ជាមួយខ្ញុំកន្លែងនេះគឺខ្ញុំ clear ឲ្យអ្នកទាំងអស់នេះគឺខ្ញុំអត់ទុកទេខ្ញុំចូលមកគឺខ្ញុំ clear ចោលខ្ញុំមើលលីងមើលអីគឺខ្ញុំផ្ដាច់ចោលអស់ហើយខ្ញុំអត់ទុកទេហ្នឹងហើយតែបើអ្នកទាំងអស់នេះយកអឺចង់ចង់ដូរខ្លួនឯងអូខេអ្នកទាំងអស់នេះធ្វើការ clear ដូចខ្ញុំឲ្យស្អាតបែបនេះណារួចហើយយើងចុច save តែប៉ុណ្ណឹងគឺចប់នេះណាប៉ុណ្ណឹងគឺចប់អញ្ចឹងយើងអាចសាញយើង សាញ account យើងបានឃើញអូខេ នេះគឺជារបៀបនៃការដូរ password នៅក្នុងអឺ KMJX ឬក៏ AK2 ណាអ្នកទាំងអស់នេះអាចធ្វើត្រាប់តាមឬក៏ follow តាមវីដេអូរបស់ខ្ញុំនេះបានណាហើយសូម alert ភាសាទៀតចំពោះការផ្ញើ account ឬ password សូមព្យាយាមធ្វើដូចខ្ញុំហ្នឹងហើយដើម្បីយើងងាយស្រួលទិញនិងលក់បងប្អូនអញ្ចឹងអ្នកនរនេះនេះគឺជារបៀបនៃការដូរអញ្ចឹងបើសិនជាករណីអ្នកនរនេះមានបញ្ហាតាក់ទងការដូរអី អូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកសួរខ្ញុំបន្ថែមបានណាហ្នឹងអូខេអរគុណបាយបាយ